ចង់លក់ផ្ទះចុចលើលក់ផ្ទះចង់លក់ឡានចុចលើលក់ឡានចង់លក់របស់ចុចលើលក់របស់របស់ស្អីមិនដឹងទេឲ្យបងប្អូនចង់លក់នេះបាទអរុនសួស្តីបងប្អូនពីខ្ញុំផ្នែក Simple Life ព្រឹកនេះបាទខ្ញុំចង់និយាយពី Facebook Marketplace បងប្អូនបាទ Facebook Marketplace នេះនៅប្រទេសអូស្ត្រាលីបងប្អូនគឺគេនិយមប្រើណា ហើយខ្ញុំជឿថាបងប្អូនខ្លះក៏គាត់ដឹងបងប្អូនខ្លះក៏គាត់មិនដឹងដូច្នេះឆ្លៀតពេលនេះគឺជាពេលទៅតែគឺស្មាស់នឹងចូលឆ្នាំហើយផងបាទគេនៅក្នុងប្រទេសអូស្ត្រាលីគេចូលចិត្តទិញស្អីគេទិញ present ទិញ gift ទិញអីឲ្យគ្នាហើយដល់ពេលគឺស្មាស់នឹងចូលឆ្នាំនឹងហើយគឺគេលក់ទៅវិញបាទដូច្នេះបើបងប្អូនណាចង់លក់របស់នឹង ទៅវិញហើយមិនទាន់ដឹងកន្លែងលក់មិនទាន់ដឹងកន្លែងទិញបាទវីដេអូនេះថ្ងៃនេះខ្ញុំនិយាយពី Facebook Marketplace បងប្អូនចំណែកបងប្អូននៅស្រុកខ្មែរខ្ញុំអត់សូវដឹងទេបាទតើមិនដឹងថា Facebook នៅស្រុកខ្មែរគេមានលក់អានឹងដែរអត់ទេខ្ញុំអត់ដឹងអត់ច្បាស់ទេបាទសូមបងប្អូនឆែកមើលដល់ខ្លួនឯងទៅតែវីដេអូនេះគឺ សម្រាប់បងប្អូនដែលរស់នៅពិសេស គឺនៅសាអូស្ត្រាលីតែម្ដងអូស្ត្រាលីរដ្ឋខាងត្បូងបាទបើអញ្ចឹងកុំអោយខាត់ពេលយូរបាទ មុនដំបូងបងប្អូនត្រូវចូល profile ផិនបងប្អូនមក Facebook profile ផិនយើងទៅនេះយើងចូលផិនខ្ញុំហើយបាទហើយបានយើងមើលរួមមើលលើនេះលើអននេះណានេះយើងត្រូវរួមមើលរូបផ្ទះនេះបាទបងប្អូនគេហៅថា marketplace ហើយរូបផ្ទះហ្នឹងបាទឃើញហ្នឹងហើយបើរួមមើលអត់អាហ្នឹងអត់ឃើញទេបងប្អូនត្រូវមកកន្លែង profile background profile បងប្អូនហ្នឹងគឺមាន marketplace មួយដែរនេះបាទយើងចង់ចុចនៅនេះក៏បានយើងចង់ចុចនៅនេះក៏បានប៉ុន្តែអាចចុចកន្លែងណាបានចុចទេចុចចូលចឹងមកបងប្អូនចឹងឃើញទេលក់សីក៏មានដែរបងប្អូនទាំងអស់តាំងពីអាកាចាស់ងោងអាឡានកាចាស់អាឡានស្អីណាក៏បាទស្អីក៏មានលក់ដែរបងប្អូននៅទីនេះបាទកន្លែង marketplace Facebook ហ្នឹងបាទនេះបាទ បងប្អូនចូលមើលស្អីនេះនេះអានេះ free ទៀតឲ្យតែទេមកហ្នឹង Toyota បើបន្លែក៏មានដែរពេញប៉ោះរូបស្អីក៏មានដែរបងប្អូនមើលដល់មើលពេញប៉ោះបន្លែគ្រឿងបាបាឃ្យូដើមឆ្កូនឈើស្អីស្អីក៏មានដែរនោះផ្លែស្អីគេនេះអូ cherry បាទហ្នឹងស្អីក៏មានដែរបាទ នឹងបងប្អូនចង់ទិញបងប្អូនចូលមើលចឹងទៅបាទចង់ទិញបាទហើយបើបងប្អូនចូលមើលតំណឹងអត់មាន ទេបងប្អូនដឹងថាបងប្អូនចង់ទិញអីច្បាស់នោះបងប្អូនចង់ចូលមកតំណែងបាទនេះបងប្អូនមកជួរនេះបាទជួរផ្ទះក៏មានលក់ឡានក៏មានជួរផ្ទះក៏មាន លក់ខោអាវក៏មាន classify នឹងលក់គ្រឿងអញ្ញែញ៉ៃវិញហ្នឹងទៅ electronic ទៅបាទគ្រឿង entertainment បាទដូចជា game ដូចជា video game ដូចជាគ្រឿងស្អីហ្នឹង all the គ្រឿង entertainment ហ្នឹង family បាទស្អីស្អី staff free នេះបាទអានេះអានេះឲ្យទៅទេក៏ក៏មានដែរបាទ gardening hobby home good អឺ home improvement អ្នកធ្វើផ្ទះបាទនេះ home sale musical instrument បាទស្អីគេតែ office supply ស្អី pets supply ស្អីក៏មានដែរបងប្អូនហ្នឹងបងបងប្អូនចង់មួយណាចុចមួយហ្នឹងទៅដូចឧទាហរណ៍ថាបងប្អូនចង់ទិញ គ្រឿងប្រើប្រាស់ដូចជាទេពូនកុំព្យូទ័រស្អីក៏ដោយមញ៉េមញ៉ាំងអីហ្នឹងចុចលើហ្នឹងបងបាទ electronic បាទចុចមកបងប្អូននឹងឃើញសតតែគ្រឿងអេເລັກត្រូនិកហើយបាទហើយបងប្អូនដឹងថាចង់ទិញកាមេរ៉ាចង់លើចុចលើនេះមកបាទនេះបាទសតតែកាមេរ៉ាបាទនឹងយើង feel on នេះនេះសតកាមេរ៉ាចឹងបងប្អូនចង់ទិញជាមួយណាចឹងឧទាហរណ៍បាទសតតែវាបាទហើយបើ នេះបាទទិញស្អីគេនេះ camera drone នេះកប៉ាល់ខុសផង camera នេះបាទនេះចេញចេញវាមកទាំងអស់គេយើងចង់បានអីគេយើងចុចយកអាហ្នឹងមកបាទអញ្ចឹងហើយឧទាហរណ៍ថាយើងចង់ទិញជាមួយណាបាទនេះបងប្អូនឧទាហរណ៍យើងចង់ទិញមួយហ្នឹងអញ្ចឹងបាទយើងចុចលើហ្នឹងបាទចុចហ្នឹងវាចេញរូបមកឲ្យយើងអញ្ចឹងបាទ នេះហើយយើងចង់មើលរូបផ្សេងនឹងទីយើងចេញទៅមកតែអញ្ចឹងបាទនេះនៅក្នុងបុកហ្នឹងមកបាទនេះនេះនេះនេះមើលមកបាទមើលមកអញ្ចឹងមកបាទត្រូវចិត្តហើយនេះតម្លៃបាទជាងពុយពីជាង2000នៅ in stock មានបាទនេះឈ្មោះផងនេះ DJI Mavic Pro 2 combo នេះបាទបាទ detail ផងវាបាទមើលតើបាទនេះមិនថ្មីទេចាស់បាទបើតែចាស់ដូចថ្មីបាទបងប្អូនមើលមើលនេះ detail វាទាំងទាំងអស់ហ្នឹងតើបាទអានអានអានយកអានយកទៅបើយើងត្រូវហើយបាទនេះកន្លែងគេឲ្យយើង send message និងផ្ញើសារទៅ បាទផ្ញើសារទៅអ្នកលក់បាទយើងមិនបាច់ទៅសេទេគ្រាន់តែចុចលើអាខៀវនេះទៅអាពាកនេះបាទវាទៅដល់គេហើយបាទសួរតើនៅមានទេបាទនេះចុចហ្នឹងទៅទៅដល់គេហើយបាទអត់មានអីច្រើនទេបាទបើបងប្អូនចង់ទិញទីហោបើបងប្អូនមិនចង់ទិញទេបាទបងប្អូនចង់លក់បងប្អូនចង់មកចុចលើនេះ នេះ create new listing បាទនេះចុចលើហ្នឹងមកបាទបងប្អូនចុចផោងមកបាទចុចចឹងមកបងប្អូនឃើញទេបាទនេះកន្លែងគេឲ្យយើងលក់បាទទាំងអស់នេះ3បងប្អូនមាន3 option ត្រូវលក់ចង់លក់ផ្ទះចុចលើលក់ផ្ទះចង់លក់ឡានចុចលើលក់ឡានចង់លក់របស់ចុចលើលក់របស់ របស់ស្អីមិនដឹងទេឲ្យបងប្អូនចង់លក់នេះបាទឥឡូវយើងចែកលុយលក់របស់ទៅបាទហូរមកបាទអញ្ចឹងមកបងប្អូននឹងឃើញកន្លែងនេះបាទកន្លែងគេឲ្យយើងថាគេដាក់ថា add add photo នេះបាទយើងចែកលើខ្លះហ្នឹងមកបាទបងប្អូនត្រូវដាក់បាន10 10រូបថតបាទហ្នឹងហើយដាក់បាន10ហើយចុចលើហ្នឹងមកអាកន្លែងគេដាក់ preview ពេលយើងធ្វើហើយយើងមើលលើហ្នឹងបាទត្រូវមិនត្រូវមកយើងដូរវិញបាទឥឡូវដាក់មួយសិនមកហូបចែកមកបងប្អូនមានរូបថតអីដាក់រូបថតហ្នឹងទៅបាទខ្ញុំដាក់រូបថតរបស់ខ្ញុំឲ្យបងប្អូនមើលបាទនេះដាក់ដាក់អញ្ចឹងមកបាទបន្តិចនេះវាចេញមកបាទអញ្ចឹងចេញមកអញ្ចឹងមកនេះចេញអញ្ចឹងមកហើយបើយើងចង់ដាក់រូបថតមួយទៀតបងប្អូនទៅចុចលើហ្នឹងទៀតហើយ រួចរូបថតរួចរូបថតបងប្អូនដាក់មកខ្ញុំដាក់ដាក់អញ្ចឹងមកបាទចុចអញ្ចឹងមកបាទវាចេញមកទៀតហើយហើយនេះដែលគេឲ្យយើងមើលហ្នឹងបងប្អូនគឺរូបរូបវាមាន2តែនេះមានតែបងប្អូនចង់មើលនេះអញ្ចឹងបាទមានតែ2ហ្នឹងទេបើយើងចង់ថែមទៀតតែចុចលើហ្នឹងហើយឧទាហរណ៍ដែលថាយើងចង់ដាក់រូបថត ទង់ជាតិនឹងទេយើងចង់យកចេញវិញយើងចុចលើនេះចុចដកអញ្ចឹងមកបាទចុចដកដកដកទាំងអស់អញ្ចឹងមកបាទអស់បាទហើយខ្ញុំដាក់អត់បងប្អូនមើលមួយបាទដាក់អញ្ចឹងមកបាទបងប្អូនហើយយើងឃើញអញ្ចឹងមកបាទយើងដាក់រូបថតអស់ហើយឈប់ចង់ហើយបាទយើងត្រូវ ដាក់ title វាបាទដាក់ឈ្មោះស្អីគេនេះនេះដាក់ឈ្មោះដែលរបស់ដែលយើងលក់នឹងឈ្មោះអីគេបាទដាក់ចូលមកដាក់ចូលមកផូមកអញ្ចឹងមកយើងដាក់អញ្ចឹងមកខ្ញុំដាក់អញ្ចឹងមកបាទអូបាទខ្ញុំដាក់ខ្ញុំដាក់អញ្ចឹងមកឈ្មោះអញ្ចឹងមកបាទដាក់អញ្ចឹងដាក់អញ្ចឹងមកបាទហើយនឹងតម្លៃប្រហែលដាក់ ចេះតែដាក់ទៅបាទដាក់អញ្ចឹងមកបាទអញ្ចឹងមកហើយនេះយើងត្រូវដាក់នៅលើស្អីគេ garden to furniture household បាទតែយើងចង់ដាក់នេះ gardening appliance entertainment ដាក់ចូលក្នុងស្អីគេបងប្អូន ត្រូវដាក់ដាក់ចូលមកបាទនេះអញ្ចឹងមកអញ្ចឹងមកហើយ condition ថ្មីឬក៏ចាស់ស្អីនេះចាស់ថ្មីចាស់ចាស់ដូចថ្មីចាស់នៅល្អចាស់នៅប្រើបានបាទអញ្ចឹងមកបាទចុចមួយណាចុចមកបាទដាក់តាមតែយើងគិតថាអញ្ចឹងណា plan បាទនេះស្អីគេឈ្មោះវាស្អីគេបាទ ដាក់ម៉ូតមកឈ្មោះអីគេឈ្មោះរបស់ដែលយើងលក់ហ្នឹងបាទដាក់ចឹងមកបាទបងប្អូនចង់ដាក់ចឹងមកបាទដាក់ចឹងមកបាទហើយចាប់ពីនឹងមកបងប្អូនឃើញពាក្យនេះនេះពាក្យថា optional ហ្នឹងគឺយើងចង់ដាក់ក៏បានមិនចង់ដាក់ក៏បានបាទនេះ optional នៅក្នុងនៅក្នុងពាក្យថា optional ហើយបាទយើងយើងដាក់កណៈយើងមិនដាក់ទេហើយទៅបាទចំនួនវាចោលទៅចុះ optional optional ហើយបាទហើយបើយើងមិនចង់ដាក់ទេយើងត្រូវចុច archive នេះបាទ next បាទចុច next នេះមកបងប្អូនអត់មានត្រូវដាក់ស្អីគេគេសតតែប្រកាស ក៏មើលសូនស្អីស្អីគេបងប្អូនមិនអីគេប្រកាសឲ្យយើងចន់គ្រូបចន់អីគេទេអស់នេះយើងកុំនេះបើយើងមិនចង់ចន់ទេបាទចង់បាទនេះបើយើងបើយើងមិនមិនច្បាស់ទេយើងត្រូវថយទៅក្រោយវិញបាទបងប្អូនថយទៅក្រោយវិញបាទថយទៅមើលសារដើមនេះតើយើង មានផ្លេចអីបាទ នេះរូតរូតវាមកបាទរូតមើលរូតរូតសាដើមមករូតសាដើមមកបាទនេះរូតមើលអស់បាទបងប្អូនដឹងផ្លេចអីយើងត្រូវផ្លេចដាក់ដាក់ location ក៏នៅក្នុង optional ដែរបាទបើយើងចង់ដាក់ក៏ដាក់ទៅបាទនេះនេះដាក់ location ហ្នឹងដាក់ទៅបាទ ចង់ដាក់ដាក់ទៅដាក់យើងដាក់លៃសិទ្ធិយ៉ាងឃើញនៅក្នុងហ្នឹងបាទអញ្ចឹងឈ្មោះខ្ញុំទៅនៅលក់នៅក្នុងបាទអ្នកលក់បាទហើយយើងថាអូអញ្ចឹងអត់មានអីទៀតទេបាទត្រូវចែក next next ឲ្យបងប្អូនដឹងអីនេះភាសាថា publish គឺយើងចុចទៅយើងលក់ហើយលក់យើងលក់ឲ្យគេយើងត្រូវដាក់លក់នៅក្នុងទីផ្សារហើយបាទហ្នឹងហើយអត់មានអីទេតែចុចអាហ្នឹងទៅជាការស្រាច់មកគេដាក់លក់ឲ្យយើងមកបាទហើយគេអត់មានយកលុយយកអីទេនៅស្រុកនេះបាទគឺ free តាដាក់លក់ free បាទអញ្ចឹងអត់មានអីទេបាទមានតែប៉ុណ្ណឹងឯងតែចុចអាខៀវហ្នឹងទៅគឺលក់ហើយបាទហ្នឹងហើយ វាចឹងតែប៉ុណ្ណឹងប៉ុណ្ណឹងតាអត់មានអីច្រើនទេបាទចឹងសូមមកថាដាក់លក់តាមនឹងបាទអូខេបាយបាយ